ជាងក្រែលដែរអាវុធថ្មីបាទអញ្ចឹងអឺឥឡូវមានម៉ួយរំខានណាបាទអត់អីទេ គាត់ធ្វើអីធ្វើចុះខ្ញុំក៏អត់មានសិទ្ធថាអាគាត់អីស្អីគាត់ដែរព្រោះគាត់ប្រើសកម្មវិធីអញ្ចឹងរៀងឲ្យរៀងក្រែលដែរអាវុធថ្មីបាទអញ្ចឹងអឺឥឡូវមានម៉ួយរំខានណាបាទអត់អីទេគាត់ធ្វើអីធ្វើចុះខ្ញុំក៏អត់មានសិទ្ធថាអាគាត់អីស្អីគាត់ដែរព្រោះគាត់ប្រើសកម្មវិធីអញ្ចឹងរៀងឲ្យ បាទមានអ្នកមកចាប់អោបទៀតបាទប្រើកម្មវិធីថ្ងៃ expire បាទបាទ ED បាទម្ចាស់ Hero ED សុំកុំដាក់អូតូអោបខ្ញុំបាទ ប្រាប់កូនមកជួយម្ដាយចូលអោបតែគ្រាឯងត្រូវឡើយធ្វើបនសុំ តោះឥឡូវយើងលេងសบายសบายទៅគឺអ្នកមានកម្មវិធីអីហ្នឹងសូមនេះទៅកុំប្រើប្រាស់អីយើងលេងសบายសบายអស់គ្នាទៅ